អ្នកមកថើបទេណាមកទៅមកចូលមួយដែរមកទៅអើយចាបងវត្តហើយខ្ញុំហូបបងអត់លក់អី ជីងពីចេញពីក្នុងទឹកមកឡើយមកលេងមួយបងយ៉ាងឡើយមិនជីងចង់ស្លោយ៉ាងបងយ៉ាងដែរណាហើយពូប្រាប់ថានោះនៅក្នុងផ្ទះ ពុំអត់សន្លក់ឲ្យយំលេងល្បីអស់对，对对对。 ធ្លុំហ៎ចេះរងហឺអូធ្លុំ拆进来。 មកណែខ្យល់មកណាហឹម អឺច្រៀងមកបាត់ផងកូនច្រៀងអែមបងបំទៅអើយជាតិចៃណាគេបាក់កពីបាត់អត់ចិត្តអឺអញ្ចឹងអូយ ជាតិទេជាតិចាញ់មុនមិនអត់អូយម៉ាមីណាអត់ទេមកស្វាយបុកកាពីអាជាតិមកជាតិអឺជាតិកាប់ទៅថាជាតិដែរណាមកកាពីមកយាយជាតិណាពេញដែរ អឺនេះស្អាតចង់ស្អាតចឹងស្អាតហ្នឹងណាលំបំនេះមើលគិតអត់នេះយ៉ាកាត់ទៅនោះទីមកប្រាំណាយ៉ាកាត់ទៅនោះទីមកអូនទៅមកហ៎យ៉ាញ៉ាំកាពីអត់កាពីអត់ទៅមកទៅមកទៅមក Em bơm tên đang bọc bọc lụa ấy Mình Chị ngắn Chị ông ngay gì rồi, nè nè cái là bột thạp Không ăn vậy <laughs> Chị đang có Ông lụa bọc cái chết chị ạ Lẹp lụa mới Chị đừng bọc mặn Làm lẹp bọc kia đấy ពុកវិញសៀនលេងទឹកមាត់ដាច់ជើងហត់លេងទឹកមាត់កាមេរ៉ាមែនលេងទឹកមាត់អូទឹកទឹកមិនសិនអឺយ៉ាងមកបាំងទៅកាមេរ៉ាត្មងត្មងណា dạ. Dạ, anh ta lên hắn không? nhiệt bây chứ thật chật mà mặn lắm mình ừ? ừ, canh rồi ăn lấy cái hai cái kì, to ạ cái hai cái kì, cái bị tha, à lệch hay thì sợ mày ấy nữa ấy nằm nghệ chết ừ ừ ừ đó đây ô bên đây u mà ca mấy chai đồ kìa kìa ờ hết tiệt tiệt tiệt ờ bạn មានទេ អ្នកថតយកខ្ញុំមកគឺអស់ខាងអញដល់អើយអឺអឺអស់ខ្លួនប្តីចេះបងស្វាយដល់ជុំគ្នាចេះបានឆ្ងាញ់ខាងនេះឯងក៏មិនឆ្ងាញ់ដែរអរលីអស់